បានទាំងឡាយចិត្តឆ្ងាយខ្ញុំសូមចាញ់ហើយអើយចាញ់ទៅ United Nations. Thank uhum. you. сверкнула воду Đồ mà đó nha. Hai sao mình cầm mắt đi, xong rồi. drive. Yeah. Kilo watt, 20 watt, 20 watt. 他怎么可以如此如此如此的？